បុណ្យកើតសុរិយាសាស្ត្រពីមហារដីឆ្នាំជូតអន្តរស័កពុទ្ធសករាជ2540នៅក្នុងអារាមវត្តលុនមនីវិបស្សនាឋានពីទៀតហៅរសៀលគឺថានៅក្នុងពេលល្ងាចនេះគឺសូមសម្ដែងអំពីវិធីសាស្ត្របច្ចេកទេសខ្លះខ្លះដើម្បី ជូនធម្មវិសាទាំងអស់ឬក៏ទុកដូចជាជូនពុទ្ធបរិស័ទទាំងអស់ដើម្បីសិក្សាកុំឲ្យខ្វះហើយកុំឲ្យស្វល់ស្រស់ដូច្នេះគឺនៅពេលណាដែលយើងបានយល់វិធីសាស្ត្រច្រើនយ៉ាងគឺយើងអាចជួយសត្វបកលោកបានឥឡូវវិធីសាស្ត្រទី1ផ្នែកខាងអនាបានស្ទេ នឹងយើងសិក្សាវិធីសាស្ត្រនៃអាណាបានទេធ្វើដោយម៉េចទើបឆាប់កើតធម៌នឹងជាចំណុចមួយខ្ញុំកណាតមកទៀតធ្លាប់ពិសោធន៍នៃក្នុងច្រើនឆ្នាំមកមានឃើញលទ្ធផលល្អល្អច្រើនដែរហើយក៏ធ្លាប់ឃើញនៅឧបសគ្គដែលបានជួបគួចច្រើនដែរអញ្ចឹងវិធីសាស្ត្រ សំខាន់បំផុតធម៌3យ៉ាងដែលយើងត្រូវកត់សម្គាល់ធម៌3យ៉ាងដែលប្រព្រឹត្តទៅជាមួយគ្នាទី1គឺសតិនិងសតិមួយទី2ញៀនទី3ដង្ហើមចេញចូលធម៌3ហ្នឹងមកសំខាន់ប៉ុណ្ណាសតិប្រែថាសេចក្តីរលឹកញៀនហ្នឹងគឺសេចក្តីដឹង សរសេររលឹកមានដឹងអញ្ចឹងស្មារតីសម្រាប់រលឹកមានសម្រាប់ដឹងបើយើងនិយាយភាសាខ្មែរយើងឲ្យស្រួលស្ដាប់លោកថានៅពេលណាដែលដង្ហើមនឹងដកចូលទៅយើងដឹងថាចូលអញ្ចឹងមកដល់ពេលដកដង្ហើមចេញមកពេលយើងដឹងថាចេញមកហើយវិធីសាស្ត្រនេះ ដែលខាង ដើមគឺការប្រមូលផ្ដុំនៃចិត្តវិធីពិសោធន៍ឃើញប្រពៃបំផុតនៅត្រង់ការ ប្រមូលចិត្តញាត់ក្នុងបេះដូងហ្នឹងតែនឹងការប្រមូលចិត្តញាត់ក្នុងទ្រូងហ្នឹងនឹងគឺជាបច្ចេកទេសមួយ ដែលមនុស្សមហាជនរាប់រយនាក់គឺគេធ្វើបាន សម្រេចដោយបំណង តាមខេត្តដែលតាមបានដើរជួបតាមខេត្តមកឃើញវិធីនឹងមួយលះហហ្នឹងគឺវិធីប្រមូលចិត្តញាត់ក្នុងទ្រូងនឹងបើនិយាយអំពីផ្នែកខាងនាមធម៌បើពោលខាងរូបធម៌គឺសំដៅយកអេរិយាប័តអង្គុយអេរិយាប័តអង្គុយប្រសើរជាងអេរិយាប័ត3ដេកដើរឈរ ហើយការអង្គុយនឹងគឺជាការអង្គុយពេនភ្នែនទៀតមិនដែលអង្គុយតែយ៉ងជើងឬក៏បត់ផ្លូវកែបអីទេគឺអង្គុយពេនភ្នែនទាំងស្រីទាំងប្រុសជើងស្ដាំត្រួតលើជើងឆ្វេងហើយតម្កល់កាយឲ្យត្រង់នេះបើផ្នែកខាងរូបមានមុខអោនចុះសន្តិចមិនឲ្យងើយហើយក៏មិនឲ្យអោនពេក នៅពេលណាដែលយើងបានអង្គុយពេនភ្នែននិងកលកាយត្រង់មានមុខអោនបន្តិចនេះផ្នែកខាងរូបរីខាងចិនគឺប្រមូលផ្ដុំដាក់ក្នុងទូប្រមូលហ្មងគឺថាចង់និយាយថានៅក្នុងសម័យណាដែលយើងបានអង្គុយពេនភ្នែនតម្កល់ត្រង់តម្កល់កាយត្រង់ហើយ បន្ទាប់មកគឺយើងយកចិត្តយើងនឹកក្នុងទ្រូង ចង់និយាយថាអញ្ចឹងនឹកក្នុងទ្រូងនឹកក្នុងដើមទ្រូងតែម្ដងមិនបាច់ចាំចិត្តអីរញ៉េរញ៉ៃរសេងរសាមទេគឺថាខលនឹងគួយផ្លែញាត់ផ្លឹបទៅចូលក្នុងនឹងត្មងដល់ចិត្តនឹកក្នុងទ្រូងទៅចូលក្នុងទ្រូងទៅគឺឈប់នឹកអ្វីទាំងអស់តែប៉ុណ្ណឹងវិធីសាស្ត្រខាងដើមដែលលះហាលះហាប៉ុណ្ណឹង បើរកដំណឹងឃើញទេពី3ថ្ងៃនៅតែមិនស្គាល់ស្គាល់អាណាបានទេនៅតែអត់ស្គាល់នៅតែមិនដឹងធ្វើធម៌យ៉ាងម៉េចនឹងជាវិធីសាស្ត្រមួយដ៏ប្រសើរដែលសពសងខាន់ហើយឲ្យគេអនុវត្តមកឃើញថាប្រពៃគឺថាចិត្តនឹកប្រាប់ក្នុងនឹងលែងនឹកអ្វីទាំងអស់ជាចិត្តទំនេរត្រេះរិះអំពីរឿងអ្វីមួយក៏ព្រៀង នឹងគេហៅថាវេទិភាពសង្កត់ចិត្តមិនឲ្យអកុសលក្រសង្កត់ចិត្តបាននេះត្រឹមនឹងជាវិធីសាស្ត្រមួយ ដែលយើងត្រូវស្វែងរកបាន នៅក្នុងសម័យអតិកម្មនៃការចម្រើនកម្មដ្ឋាននឹងវិធីសាស្ត្រនោះសតិយើងគេថាចិត្តនឹងនៅក្នុងជុំលែងនឹកអ្វីអ្វីទាំងអស់ជាចិត្តទំនេរប៉ុណ្ណឹងឈ្មោះតែយើងបានបិទទ្វារទាំងអស់បិទបញ្ញត្តិ នៅសល់ត្រឹមតែមនោជាមួយគឺផ្លូវចិត្តនៃជាជាតិរបស់អណ្ដាតតែมันបានទទួលយកនៅអារម្មណ៍អ្វីផ្សេងផ្សេងនេះតំណងសំខាន់ណាសំខាន់នៃចំតំណងឥឡូវសូមបន្ថែមកម្មវិធីមួយទៀតបើសិនជាញាត់ចិត្តក្នុងទ្រូងហើយហើយក៏រលឹកចោលចិត្តមិននៅចិត្តចេះតែទុះចេញយ៉ាងខ្លាំងខ្លាប្រើវិធីមួយទៀត វាហៅទៀតសង្កត់ចិត្តបន្ថែមលើចិត្តជាន់មុនទៅទៀតគឺយកអណ្ដាតទល់ជើងស្នឹងខាងលើខំស្នឹងចិត្តដឹកក្នុងទ្រូងហើយទប់ចិត្តក្នុងទ្រូងឲ្យជាប់អណ្ដាតទល់ជើងស្នឹងខាងលើខំស្នឹងហើយបិទដង្ហើមចេញចូលបិទដង្ហើមចេញចូលអានឹងជាវិធីសាស្ត្រមួយ ដែលព្រះសម្ដែងថាវិធីលេខ1តៃយេសង្ជុងសម្រាប់បកគលព្រះរីច្រើនណា អានឹងអាវិធីទី5នៃការប្រមូលចិត្តនេះដាក់នឹងមកអណ្ដាតទល់ជាងស្មីខាងលើខំស្ប៊ីសង្កត់ចិត្តក្នុងទ្រុងបិទដង្ហើមចេញចូលនឹងហៅវិធីទប់ចិត្តហើយបិទនឹងមិនមែនបិទរហូតដល់ខប់ដង្ហើមទេគ្រាន់តែធ្វើតែមួយខណៈមួយរំពេចតែប៉ុណ្ណឹងតាមណាញាត់ចិត្តក្នុងទ្រុងបានហើយគឺលែងចិត្តហើយ តែបើសិនជាគ្រាន់តែនឹកក្នុងជុំវាលែងគិតហើយมันបាយចាំប្រើវិធីអក្រិតមិនទេតែបើសិនជាដាក់នៅក្នុងជ្រូងហើយវានៅតែមិននៅទៀតណាត្រូវប្រើវិធីមួយទៀតគឺបတ်ដង្ហើមចេញចូលនឹងជាបច្ចេកទេសវិធីសាស្ត្រទី2ដែលធ្លាប់ពិសោធន៍ហើយធ្លាប់ឲ្យគេធ្វើទៅមានលទ្ធផលល្អនឹងមានលទ្ធផលល្អក្នុងការប្រមូលចិត្តខាងដើមនៅក្នុងសម័យ ដែលយើងបានប្រមូលចិត្តដាក់ក្នុងស៊ុំបានល្អហើយព្រះរាជកម្មក៏អត់កំហឹងក៏អត់យឹកយិនអាណានណីក៏អត់អញ្ចឹងចិត្តស្ងប់ស្ងាត់ហើយបន្តអំពីមកពីនឹងមកគឺវិធីបញ្ជូនខ្យល់ដកដង្ហើមចូលមួយដកដង្ហើមចេញមកដកដង្ហើមចេញមកសតិនឹងធ្វើការដឹងមក ដល់ដង្ហើមចូលទៅធ្វើការដឹងហ្មងអញ្ចឹងសតិនឹងយិនរលឹកចងចាំតែដង្ហើមមួយឈុតឡើងចុះអានឹងគឺថាសប៉ុណ្ណឹងទេដែលល្អបំផុតមិនបាច់ចាំគិតអីច្រើនទេហើយមិនមានគិតអ្វីក្រៅអំពីដង្ហើមចូលនិងដង្ហើមចេញទេនេះជាវិធីសាស្ត្រដែលសិក្សាខាត់ ដកដង្ហើមចូលចូលរឹងឲ្យដល់ផ្សិតណារឹងឲ្យដល់ផ្សិតបាននៅតែខ្សោកំណាធ្យៈដល់ផ្សិតហើយយកបុកដល់ចុងជើងហើយចោលនឹងរត់ដល់ចុងជើងរឹងដល់ផ្សិតហើយទាញឡើងមកវិញវាទៅដល់ណាក៏ទៅដែរតែសតិនឹងយើងដឹងដង្ហើមក្នុងជើងក្នុងពោះនេះនេះស្មារតីយើងស្មារតីយើងតែមកលើក្នុងជើងក្នុងពោះ ត្រង់កឹងសល់ទៅដល់ណាដល់ទៅថាដល់ពេលដកចេញវែងមកគេថាចុងសល់ទៅដល់ណាដល់ទៅដល់ពេលណាដកហើមចូលទៅចុងសល់ទៅដល់ណាដល់ទៅតែពេលក្នុងស្មារតីយើងរលឹកចាំមើលសល់ទៅក្នុងទ្រូងក្នុងពោះចូលដឹងចេញដឹងនេះទេទីសាស្ត្រជាធ្វើទៅវែងចុះវែងឡើងវែងចុះវែងឡើងចូលវែងមានចុងមានដើមទាំងអស់តែយើងមិនបានតាមដានដល់នោះទេ គឺយើងដឹងតែខ្ចោក្នុងទូក្នុងពោះដែលចូលហើយនឹងឡើងចុះឡើងចុះឡើងជាងវែងវែងដល់ធ្វើយូរយូរទៅគេហៅក្រុមខ្យល់អាសាសៈបាសាសៈក៏កើតឡើងតែបងណៃអត់ទាន់កើតទេចូលចូលនឹងចូលចេញតាមអំណាចនៃចិត្តយើងទេដល់ក្រោយមកទៀតគឺចូលចូលចូលចេញវាកើតឡើងតាមអំណាចនៃបច្ច័យ គឺការរលឹកនៅដង្ហើមចេញចូលជាបច្ច័យនៃការបានចោលនឹងឡើងវឹងចុះវឹងឡើងដល់ពេលហ្នឹងគឺសតិនឹងយានយានប្រុងតែដឹងខ្យល់ឡើងចុះហ្នឹងហ្មងចាពូជវឹងចុះវឹងឡើងអាឡើងមកដឹងចុះទៅដឹងឡើងមកដឹងចុះទៅដឹងឡើងមកដឹងចុះទៅដឹងទៅប្រដងអត់មានវិធីស្រាយទេចុះដឹងឡើងដឹងចុះដឹងឡើងដឹងតែពេលប្រុងតែដឹងខ្យល់ឡើងចុះចុះទៅប្រដង ធ្វើតតែដង្ហើមខ្លីខ្លួនឯងនេះគឺថាយើងមិនមានវិធីបង្កប់ខ្យល់ឲ្យខ្លីទេគឺត្រង់តែចំណាំខ្យល់វែងចុះវែងឡើងរហូតដល់ខ្យល់ខ្លីខ្លួនឯងកុំឲ្យអត់ដង្ហើមកុំឲ្យទុកខ្យល់កុំឲ្យចង់បានត្រាស់ដឹងឆាប់កាលណាបើសិនជាយើងទុកខ្យល់ឲ្យខ្លីដល់ខ្លួនឯងដល់វាខ្លីទៅខ្លីទៅអានឹងមុខជាស្ទុះហើយហប់ កម្លាំងខ្យល់សម្ពាធខ្យល់ដល់វាកើនឡើងវិញស្ទឹងលបើកភ្នែនណាហត់អានឹងខុសមិនមែនធរទេមិនមែនធរទេនឹងគេហៅវិធីសង្កត់សង្កិនខ្យល់ធ្វើឲ្យក្រោយធ្វើឲ្យខ្យល់ច្រាលឡើងអញ្ចឹងចំណាំលេតោតនឹងចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងប្រមាណម៉ោងដល់កំគិតប្រមាណថ្ងៃក្តីកំគិតគឺមិនឲ្យក្រំទៅដឹងវែងចុះវែងឡើង រហូតដល់ខ្យល់នឹងវាខ្លីដោយខ្លួនឯងនេះចំណាំណាចំណាំចំណាំចំណាំកុំឲ្យទប់ដង្ហើមណាកុំឲ្យទប់ឲ្យខ្លីឆាប់ណាកុំទប់ឲ្យសោះឲ្យដឹងតែដឹងតែវែងចុះវែងឡើងរហូតដល់ខ្យល់នឹងវាប្រព្រឹត្តទៅខ្លីដោយខ្លួនឯងមកចំណាំអញ្ចឹងមកខ្លីចុះខ្លីឡើងខ្លីចុះខ្លីឡើងចំណាំពួតមកទៅតោតទៅអស់ហើយបញ្ហានៅពេលណាយកពីខ្លះទប់ ដល់ទប់ទៅដល់ដល់ខ្យល់ខ្លីៗទៅវាថប់ដល់ថប់ស្ទុះហ្នឹងថប់ហ្នឹងគេហៅបញ្ញភាសភាវៈដោយជាមនុស្សដែលមិនសមដល់ថ្ងៃប្រសូតហើយចាប់ទៅវាយពោះមិនឲ្យឆាប់តូននឹងត្រូវស្លាប់ហើយនឹងរស់មិនដែលត្រូវរងទុក្ខវេទនាដូចគ្នា បើសិនជាសភាវធរនឹងមិនស្មដល់សភាពខ្លីទេហើយយើងបញ្ជាលឺអានឹងមកជារងទុកវេទនាតាឡើយអញ្ចឹងកុំរវល់មកដឹងតោដឹងចឹងដឹងតោដឹងចឹងរហូតដល់ខ្លីចូលខ្លីចេញណែដល់ពេលដង្ហើមខ្លីចូលខ្លីចេញដល់ខ្លួនឯងគឺអត់មានពិបាកទេស្រួលហ្មងតែក្តីសុខស្ងប់ស្រួលអត់មានពិបាកទេណាអត់មានថប់ទេ សំណុកក្នុងខ្លួនមកចប់ខ្លីចូលខ្លីចេញខ្លីចូលខ្លីចេញខ្លីចូលខ្លីចេញបើសិនជាមានបញ្ហាអីគេហៅប្រតិកម្មក្នុងកាយមានតឹងមុខមានតឹងមាត់មានក្តៅមានត្រជាក់មានល្មោះដៃមានល្មោះជើងមានចាក់ណេះចាក់ណោះមិនបាច់ចាំរវល់ទេកុំបាច់ចាំរវល់អីគឺចំណាំតែខ្យល់ចូលខ្យល់ចេញហ្នឹងទៅ ហើយទៀងឲ្យវែងវែងទៅហើទៅហើទៅហើអញ្ចឹងបានន័យទៅសតិហ្នឹងតាមបានដល់ចោលម្យ៉ាងព្រឹកមិនមានរវល់អីធ្វើយូរយូរស្ងប់អស់កាយកាយស្ងប់កាយស្ងប់បានន័យកាយនឹងស្ល់ហើយសតិនឹងយានតាមដានចោលរហូតដល់គិតដង្ហើមចេញចូលមិនមានណានេះ ផ្លេកោផ្លេចេញផ្លេកោផ្លេចេញល្អិតទៅល្អិតចុះល្អិតឡើងល្អិតចុះល្អិតឡើងលុតថាសុខមង្គអតិសុខមង្គល្អិតល្អិតក្រៃពីនេះឲ្យឲ្យល្អិតខ្លួនឯងឲ្យល្អិតក្រៃពីខ្លួនឯងឲ្យម៉ត់ខ្លួនឯងឲ្យម៉ត់ក្រៃពីខ្លួនឯងចោលហ្នឹងណាអញ្ចឹងយើងធ្វើតាមយើងធ្វើធ្វើការដឹងតាមរហូតអាដឹងវែងចូលវែងចេញដល់ផ្លូវផ្លូវចូលផ្លូវចេញ ដល់ល្អិតល្អិតទើល្អិតចេញដល់ម៉ត់ម៉ត់ទើម៉ត់ចេញស្ដើងស្ដើងទើស្ដើងចេញសូន្យសល់អស់នៅតែមានជីវិតស្ងប់ឈឹងនឹងសិតស្លាប់ពិសោធន៍ណានិយាយសន្និចិត្តតាលើដល់កន្លែងស្ងប់ឈឹងតែជាក់ស្រួលអង្គុយរាប់ម៉ោងហើយអត់មានអីក្នុងខ្លួនសោះស្ងប់សតិហើយអង្គុយរាប់ម៉ោងនឹងគេហៅចេតោសមាធិណា និងចេតតសមាធិនិងយោគីអាស្រ័យនៅសេចក្តីព្យាយាមជាគ្រឿងដឹកកម្ដៅនៃកិលេសអាស្រ័យនៅនៅការតម្កល់មមអាស្រ័យនៅការប្រកបរួយរួយជាអាស្រ័យនៅសេចក្តីមិនប្រមាទធ្វើទុកក្នុងចិត្តត្រឹមត្រូវរំលែងពណ៌ត្រូវនៃចេតតសមាធិនេះត្រឹមត្រូវអញ្ចឹងធ្វើអញ្ចឹងធ្វើអញ្ចឹងពណ៌ត្រូវគឺត្រង់ចិត្តស្ងប់ឧបេក្ខាចិត្តអញ្ចឹងតើឬវិញ ដបងដៃសតិនិងញៀនប្រមូលដាក់ក្នុងទ្រុងបដើខ្យល់មកចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងគេយូរដង្ហើមផ្លៃចូលផ្លៃចេញមកផ្លៃចូលដឹងផ្លៃចេញដឹងគេយូរល្អិតល្អិតអត់អត់ចូលល្អិតឡើងអត់ចុះឡើងម៉ត់ម៉ត់ចុះម៉ត់ឡើងដើមដើមរហូតដល់ស្ងប់ស្ងឹងអញ្ចឹងខ3 ដង្ហើមចេញចូលសតិនឹងញៀនប្រព្រឹត្តទៅហូរទៅមិនណាច់តាមបានទេយ៉ាងសំខាន់ខបីនឹងដែរសតិញៀនអារម្មណ៍គឺចោលអារម្មណ៍ញៀនតែមួយគត់គឺដង្ហើមចេញចូលគឺដង្ហើមចេញចូលគេហៅថាវយោធាតមហាភូតរូបមហាភូតរូបគេហៅក្រុមគេហៅក្រុមអាសំនសនៈរូបសំនសនៈរូប រូបដែលដល់គួរការចម្រើនធ្វើនៅសមថៈនិងវិបស្សនានេះសន្តានរូបនេះចំមួយនោះតែប៉ុណ្ណឹងបានការហ្មងវាធាសាស្ទូមានចិត្តដល់ខ្យល់ស្ងប់ដោយសារអំណាចយើងតាមដានខ្យល់ដល់ពេលវាស្ងប់ហើយយើង តាមដាននៅលក្ខណៈវិយោវាចូលរឿងវិបស្សនាបាត់ហ៎សមសនារូប នឹងធម៌នឹងហៅសមថនារូបណារូបនឹងសម្រាប់ពិចារណាគឺធ្វើវិបស្សនាសមថៈវិបស្សនាកាលណាដឹងចូលដឹងចេញផ្លេចចេញវែងដឹងចូលវែងដឹងចេញផ្លេចដឹងចូលផ្លេចដឹងដល់ល្អិតទៅល្អិតទៅនៅដឹងមកទៅមកទៅនៅដឹងរហូតដល់ស្ងប់អស់ណាអានឹងគេហៅសមថៈនៅពេលណាដែលយើងបានលែងចិត្តជាចូល ចាកអារម្មណ៍របស់សមថៈបានន័យថាចេញចាកគឺចិត្តលែងដឹងចូលលែងដឹងចេញចង់និយាយថាយ៉ាងចង់និយាយថាចិត្តលែងដឹងចូលលែងដឹងចេញហ្នឹងគេហៅចេញចាកទៀតចោះដឹងឲ្យវិញដឹងលក្ខណៈវិយុលហើយលហើយស្យាស្យាបើបើដែលជារូបបរមត្ថផ្នែកខាងវិបស្សនានេះតនេះរហូតបានលោកហៅសមសនារូប រូបនឹងគេយកមកធ្វើសមថៈនៅវិបស្សនាទាំងអស់ព្រោះរូបនឹងវាប្រកបវាកើតឡើងសម័យហើយនៅផានរូបគ្រប់រូបហ្នឹងនេះជាវិធីសាស្ត្រសមថៈវិបស្សនាតជាប់គ្នាហើយមិនមែនភ្នែននឹងលាទេនៅតែភ្នែនតែមួយហ្នឹងណាដឹងលហើយចុះលហើយឡើងលហើយចុះលហើយឡើងតាំងអរូបធម៌កើតឡើង កំពុងសោយដឹងប្រកបគឺឧបេក្ខាវេទនាឧបេក្ខាវេទនាថ្មីដែលមានលក្ខណៈលហើយលហើយ ជាអារម្មណ៍ណានេះឧបេក្ខាវេទនាថ្មីសញ្ញាការចាំថ្មីគឺចាំលក្ខណៈលហើយលហើយចេតនាថ្មីកើតឡើងគឺការគិតនៅលក្ខណៈលហើយលហើយវិញ្ញាណថ្មីកើតឡើងគឺការដឹងនៅលក្ខណៈលហើយលហើយថាសៈការប៉ះថ្មីកើតឡើងគឺប៉ះនឹងសភាព លហើយលហើយអរូបធម៌កើតឡើងជានិយមធម៌ក្នុង ការចម្រើនវិបស្សនានេះរូបធម៌លៀមធម៌នេះតនេះទេតនេះទេមានទេដូច្នេះការសិក្សាវិបស្សនាមិនមែនជាការលះបង់សមាធិទេគឺជាការរៀនតណាការរៀនតអញ្ចឹងវាតែចេញចាកឈានគឺចេញចាកសម្លឹងចេញចាកសម្លឹងនៅអារម្មណ៍របស់សមថៈមិនមែនលះបង់សមថៈទេ នឹងយកច្រឡំប៉ុណ្ណឹងហើយយើងច្រើននាំនេះច្រឡំយូរហើយអញ្ចឹងថាដល់ធ្វើបស្សនាខ្លះនិយាយថាខ្ញុំធ្វើសមាធិ20ឆ្នាំបានតែឥឡូវឡើងធ្វើធ្វើបស្សនាម្ដងបានន័យថាពាក្យនេះនិយាយនឹងមិនយល់នៅសភាពនឹងមកអត់បានប្រកាន់អត់ទេអត់ទេព្រះនឹងបានសម្ដែងចឹងណាលោកសម្ដែងថាសមាធិវិបស្សនាតពីសមាធិទៅតគ្នាតាចៅចេញចាឈិនមិនលះបងឈិនទៅនឹងបានចែកច្រឡំគ្នា ដូចថាឲ្យចេញចាអារម្មណ៍មានឲ្យលះបង់ជាណាយើងទៅជាលះបង់ចោលលះបង់លេខចម្រើនកម្មដ្ឋានលេខចម្រើនមូលកម្មដ្ឋានទាំងអស់ហើយសិក្សាតែវិបស្សនាតែម្យ៉ាងទៅវិញលះមួយចម្រើនមួយតាមការពិតព្រះមិនឲ្យធ្វើអញ្ចឹងទេគឺឲ្យយើងចម្រើនតរៀនតដោយកដោយយើងរៀនផ្លូវលោកកកដល់ស្អាតកាកស្អីស្អីកស្អាតកាតាមកកាអារៀនតទេ លះបងកយកអីមកសេវិញបានន័យថាចឹងចំណាំទៅនឹងបងចំណាំឲ្យបានទៅនឹងចំណាំឲ្យបានគឺថាដង្ហើមចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងដង្ហើមអត់ទៅតិចទៅតិចទៅតិចទៅទៅស្ងប់ស្ងប់ហើយនៅកលឹងខ្យល់ចឹងចូលដឹងចេញដឹងចូលដឹងចេញដឹងតែដង្ហើមអត់នឹងហៅសមថៈឥឡូវលោកថាឲ្យចេញការឈានចូលកម្មវិបស្សនា ជានាវុធាយៈចឹងចាឈានបានន័យថាលែងចិត្តដឹងចូលដឹងទៅចិត្តលហើយលហើយលហើយឡើងចុះទៅវិញវាជាប់គ្នានឹងហ្មងអញ្ចឹងកាយសង្ខាររបស់យោគីវចរអ្នកចម្រើននៅបស្សនាល្អិតជាងកាយសង្ខាររបស់យោគីអ្នកចម្រើននៅសមថៈនេះល្អិតជាងណានេះល្អិតជាងតាមយកលក្ខណៈនៅវិយោវាខទាំងឡាយមានផាសៈជារូប5តាឡើងកំណត់ថានេះរូបនេះនាមវាប្រឡងផុតនៅតតបញ្ញា សេចក្តីសង្ឃាថាសត្វថាបុគ្គលអស់កលិញទៅអត់មានឃើញត្រឹមតែបរមត្តធម៌រូបធម៌នាមធម៌អ្នកប៉ុណ្ណឹងណាប៉ុណ្ណឹងគឺជាប្រយោជន៍ដ៏ឧត្តមមួយសម្រាប់យើងសិក្សាឲ្យបានយល់ច្បាស់គឺថាប៉ុណ្ណឹងគឺយល់ច្បាស់ហើយព្រោះបានឃើញនៅក្នុងកពីវិសុទ្ធមៈភាគ2យើងពីសតតិដល់ប៉ុណ្ណឹងលែងច្រឡំហើយ វាថាស្ងប់មួយម៉ាត់ព្រះដ៏មានវិធាទ្រង់បានប្រាប់សម្ដែងថាស្ងប់តគ្នាណាសមថៈស្ងប់បសនាស្ងប់ទៀតពួកយិនធអញ្ចឹងតអញ្ចឹងនៅក្នុងសម័យណាដែលចិត្តបានឃើញច្បាស់នៅបរមត្តធម៌តែមួយគត់គឺដង្ហើមចេញដង្ហើមចូលហ្នឹងលក្ខណៈលហើយលហើយហៅថាវិយុនេះបរមត្តធម៌តែមួយណាឬ23មានតែមួយគឺវិយុធិ អរូបធម៌កើតឡើងពេលនោះអរូបធម៌កើតឡើងយ៉ាងម៉េចមិនមែនអរូបធម៌ជាមុនទេអរូបធម៌កើតឡើងវេទនាការសោយបញ្ញាការចាំចេតនាការគិតវិញ្ញាណការដឹងភាសាការប៉ុណ្ណឹងគឺថាជាចិត្តដ៏បរិសុទ្ធធូរផង់ដែលជាតួកម្មាវចរៈពុសតស្នវិបស្សនាមិនមែនឧបេក្ខាជន់មុនដែលជាកម្មាវចរៈកសស្នសមថៈណែ អបេក្ខាសញ្ញាចេតនាវេទនាសោយចាំគិតដឹងប៉ះចូលដឹងចេញដឹងនឹងកៅកម្មាវចរៈកុសលស្នៈសមថភាវនីហើយដល់មកក្រោយនេះនៅពេលណាដែលកំណត់នៅលក្ខណៈលហើយលហើយវេទនាបញ្ញាចេតនាវិញ្ញាណបាសាកម្មាវចរៈកុសលស្នៈវិបស្សនានេះកើតឡើងបញ្ញា ដល់អញ្ចឹងនៅពេលណាយកយុវជនបានឃើញដោយខ្លួនឯងយ៉ាងជាក់ច្បាស់ប្រកបក្រំតែឃើញនៅលក្ខណៈរបស់រូបធម៌ក្រំតែឃើញនៅនាមធម៌ពេលនោះឯងស្រាប់តែបញ្ញាកាលឡើងវា បាត់នៅអីវាកន្លងនៅលោកបញ្ញាសត្វបញ្ញា មនុស្សបញ្ញា ទេវតាបញ្ញាអស់លីដែលសង្កល់ថាមានមនុស្សមានទេវតាមានព្រមអស់លីបញ្ញាខាងក្នុង រៀនតអំពីសមថៈនេះនេះចាប់ក្នុងអាចិបហ្នឹងសំខាន់ណាហើយព្រះសម្ដែងថាអនន្តរបច្ច័យណាអនន្តរបច្ច័យបានន័យថាធម៌កើតលុតតតគ្នាសមអនន្តរបច្ច័យមិនមានធម៌ដទៃណាយកឱកាសមកកើតកាត់ធម៌នេះទេណារឿងបញ្ហាជីវនចិត្តនេះអញ្ចឹងបញ្ហា បញ្ញាដែលកើតឡើងឃើញនៅរូបធម៌និងនាមធម៌ដែលផុសផុលចេញអំពីប្រអៅបេះដូងខាងក្នុងមកបានទៅហើយម្ល៉េះហើយបញ្ញានឹងវារលត់កើតតតគ្នាជាអនន្តរបច្ច័យសមនន្តរបច្ច័យដែលយើងហៅថាបកតោបនិស្សយបច្ច័យនោះកាលឡើងតតគ្នានៅពេលណាភ្នែកឃើញរូបចិត្តស្ងប់បញ្ញាសន្សំហើយឃើញនឹងព្រមទៅរូបនោះឃើញព្រមទៅនាមដែរ ដល់លឺសូរសំឡេងដឹងត្រឹមតែសំឡេងនោះមកហើយនឹងលាមកធរដូចគ្នាព្រោះអីព្រោះបញ្ញាធ្លាប់មានធរសន្សំមកហើយតែច្បាស់គុំក្លិនត្រឹមតែក្លិនណាប់បារោះត្រឹមតែរសរឹងរាក្តៅលហើយប៉ះកាយត្រឹមតែរឹងរាក្តៅលហើយអាចកម្មយករូបបរមត្តតាមបញ្ញទាបានអត់កម្មយកបញ្ញាទេញាប់ទាំងអស់គ្នាឃើញអញ្ចឹងមនុស្សយាយ សាសត្វបកុលស្រីប្រុសកាន់កៅខណៈបញ្ញាកាន់រូបចដុំព្រះសញ្ញាបានន័យថាសំកល់រូបចដុំហ្មងនេះលោកតានេះតានោះលោកយាយនោះលោកយាយនោះមើលឃើញដើមឈើមើលឃើញដើមឈើប៉ុន្តែដើម7 5ដើមផ្ចិតចក្រមមើលឃើញអញ្ចឹងហេតុអ្វីព្រោះបញ្ញាខាងក្នុងវាមិនមានជាឧបនិស្ស័យ វាអត់មានជាឧបនិស្ស័យបញ្ញាខាងក្នុងនឹងវាមិនដែលសន្សំចិត្តយើងខាងក្នុងគេហៅវាថៃចិត្តធម្មតាតែងកាន់យកនៅបញ្ញារិខអត់ដែលមានបញ្ញាម្ដងផងម្ល៉េះហើយតើនឹងទៅឃើញបរមត្តធម៌ដូចម្ដេចបានវាគ្មានពូជវាគ្មានអ្វីជាគ្រឿងដឹងវាមិនដែលកើតឡើងវាមិនដែលស្គាល់សតិនិងបញ្ញាស្នាវិបស្សនាមិនដែលមានផងព្រោះអី ព្រោះมันមានបច្ច័យมันមានបច្ច័យបានជាមិនកើតឡើងហើយចុះមិនកើតឡើងมันមានបច្ច័យបច្ច័យស្អីគេទៅព្រោះมันមានការប្រនិបត្តិដើម្បីតម្កល់ដឹងនៅរូបបរមត្តណាមួយវាអត់ដែលបានដឹងសោះចំណោរូប28តាមទី6មិនដែលបានស្គាល់មិនដែលបានដឹងម្ល៉េះហើយថ្ងៃណាក៏នៅតែបញ្ញាពិខអត់មានបរមត្តធម៌ទេព្រោះបញ្ញាមិនដែលមានផងម្ល៉េះចិត្តធម្មតា អញ្ចឹងចិត្តមួយគេហៅចិត្តតាំងចិត្តតាំងណាតាំងចិត្តដោយធ្វើសេចក្តីយល់มันបានបដិវេធៈมันបានចាស់ទម្លុះมันបានពលត្រូវដល់ខ្លួនឯងគេហៅបដិវេធៈมันបានចាស់ទម្លុះម្ល៉េះត្រង់តែធ្វើការយល់ការតាំងហើយការយល់ការតាំងហ្នឹងវាមិនមែនជាទូវិបស្សនាឯណានៅ ពេលណារូបកាលឡើងវាមានរលឹកតន់ដឹងតន់អីព្រោះបញ្ញាមិនដែលឃើញ ម្ល៉េះហើយនៅតែកាន់បញ្ញត្តិអដែរដូច្នេះហើយបានជាព្រះដ៏មានវិធិទ្រង់បានត្រាស់សម្ដែងថាប្រាសយោគីក៏បីដំកល់នៅវិបស្សនាដំកល់ណាវិបស្សនាបតបេតេនេះដំកល់វិបស្សនាកាន់យករូបណាមួយរូបនឹងឲ្យមកឲ្យប្រកបសិនកុំអាតន់លេងអីលេងចោលអីអីកុំអាតន់លេងណា កាន់យករូបណាមួយកាន់យករូបនោះឲ្យប្រកបសិនដល់ត្រាស់ដឹងរូបមួយកាន់យករូបមួយទៀតបញ្ញាកាឡើងណាដល់បញ្ញាកាឡើងតាមមនោទ្វាហើយបញ្ចទ្វាទណាបើមិនឃើញបរមត្ថធម៌នេះខុសគ្នាទៅនឹងអ្នករៀនបានមិនបានទៅនឹងដែរកិច្ចប្រតិបត្តិសំខាន់ទៅនឹងហ្មងមកធ្វើការពិចារណាទៅអ្នកសិក្សាមិនបានបរមត្ថធម៌រាប់ឆ្នាំហើយមកអំពីមិនបានដឹងចំទៅនឹងមិនបានដឹងចំទៅនឹង យើងបរៀនបរៀនចិនអត់តមានការអប់រំដល់ឥន្ទ្រីបើចិនត្រូវដឹងស្នាំសិនដឹងដឹងលក្ខណៈវយោមួយចូលចិត្តឃើញច្បាស់កើតបញ្ញាភ្លឺស្វាងបានកាន់លក្ខណៈរឹងដៅលហើយតាមផ្លូវកាយយូរយូរតាមបញ្ញទ្វាយូរយូរឆាក់ទ្វាមុនដំបូងរៀនដំកល់ឲ្យដើម្បីឃើញដល់ឃើញសពហើយលែងការដំកល់តបាត់ស្រាប់តែឃើញត្រឹមតែរូបធម៌នាមធម៌តាមជា6មានតែប៉ុណ្្នឹង អានឹងចឹងដែរអញ្ចឹងអ្វីអ្វីកើតមកពីយើងរៀនទេមកពីអប់រំទេ បានថាវាយោទានមួយមានមានប្រយោជន៍ច្រើនណាស់អញ្ចឹងបានព្រះដ៏មានប្រភេទលោកបានសម្ដែងថាអនាបានសតិធិកវេជីវិតាពេលលកតាចត្តរសតិបឋាននេះដែលប្រយោគីចម្រើនហើយធ្វើឲ្យច្រើនឡើងហើយរមែងញ៉ាំងសតិបឋាន4ឲ្យពេញលេញបានឥឡូវសូមបែងចែកទៅនឹងទៅណាក្នុងបរិការ នឹងមិនលំដាប់ធម៌ទេសនាទេណាមិនមែនលំដាប់ធម៌ទេសនាទេធម៌ហ្នឹងគឺលំដាប់នៃការប្រតិបត្តិណាណាបានន័យថាអាណាបាមួយកាលណាដល់ពេលគេចម្រើនឲ្យចោនទៅឲ្យ ពេញលិញទៅនឹងវាបានសតិវត្តាន4មកជាលទ្ធផលហេតុផលហេតុផលអញ្ចឹងបានសេចក្តីថាសតិវត្តាន4មានកាយានុបស្សនាសតិវត្តាន ជាដើមនោះអាស្រ័យនឹងមានការចម្រើនអាណាបាឲ្យពេញលិញជាបច្ច័យ ជាបច្ច័យបច្ច័យនៃសតិប្បដ្ឋាន4គឺការអប់រំចម្រើននៅអាណាបានសេឲ្យក្រើនទៅឲ្យពេញលិញទៅនឹងបច្ច័យរបស់សតិប្បដ្ឋាន4នៅក្នុងនោះឥឡូវបច្ច័យយ៉ាងម៉េចចាំមើលសូមបែងចែកណានៅសូមបែងចែកនៅក្នុងសម័យណាដែលយើងរលឹកនៅចំលក្ខណៈវយោបានសម័យនេះហៅកាយានុបស្សនាសតិប្បដ្ឋាននឹងចំទួកាយានុបស្សនាសតិប្បដ្ឋានចំទួ សួរកាយឧបតថាអ្នកការតម្កល់ស្មាអាការចូលទៅតម្កល់នៅខ្យល់ឯងជាទួសទេការពិចារណាគឺជាទួញៀនឧបតថាអ្នកកាយនឹងជាឧបតថានេះតែមិនមែនជាទួសទេទេសទេទើបបានជាទួឧបតថានេះផងជាទួសទេផងប្រះយោគីចម្រើននៅកាយដោយសតិនេះដោយញៀននេះឯងឈ្មោះថាការពិចារណានៅសតិ នៅនៅកាយបានសតិប្បដ្ឋានសម្រាប់សតិវាលឹកចំតល់នេះសតិប្បដ្ឋានសម្រាប់អញ្ចឹងនៅក្នុងសតិរលឹកនៅលក្ខណៈវយោមួយប៉ុណ្ណឹងហើយកាយានុបស្សនាសេវតាននេះវាមិនមែនជាខណិរូបខណិរូបមិនកម្មយកខណិមិនមិនមែនបានកម្មអញ្ចឹងទេខណិកម្មយកសត្វបុគ្គលត្រីប្រមិនបានកម្មយកនៅវយោទេដល់ពេលកម្មយកទៅលក្ខណៈចំវយោមួយក៏ហើយចំហើយ ចំលក្ខណៈរូបហ្នឹងគឺវិបស្សនានឹងហៅកាយហៅកាយវេទនាមួយដែលកើតឡើងកម្មយករូបបញ្ញាឃើញច្បាស់នៅលក្ខណៈសភាពវេទនានៃកិរិយាកើតជាលក្ខណៈកាលុតនេះជាតួវេទនានុបស្សនាសតិបដ្ឋានឃើញទេនៅចំទៅដល់មកនៅពេលណាវិញ្ញាណមួយវិញ្ញាណមួយដែលបានដឹងនៅលក្ខណៈវយោ ហើយពេលនោះបញ្ញាបានឃើញដល់សភាពដឹងនឹងឯងជាធម្មជាតិក៏រលត់ដូចគ្នានឹងហៅថាចិត្តតានុបស្សនានៅត្រង់ចេតនានឹងផស្សៈមួយដែលធ្វើការចិត្តនឹងការប៉ះនៅ លក្ខណៈវិយោហើយបញ្ញាស្ដាប់បានដឹងបាននៅលក្ខណៈរបស់ចេតនាដែលមានការគិតនឹងមានការកាឡើងលើទៅវិញនឹងហៅធម្មមានឧបសនាសតិបដ្ឋានអញ្ចឹងកើតគ្រប់បាត់ឃើញទេ សតិប្បដ្ឋាន4នឹងគ្រប់គ្រាន់បានដោយសារអប់រំចម្រើនអាណាបានសតិមួយព្រោះអាណាបានសតិនឹងចម្រើនទៅវាបានស្ងប់បើស្ងប់ទៅបានកម្មយកលក្ខណៈបានកម្មយកលក្ខណៈហើយបានអរូបធម៌កាលៈបានកម្មយករូបធម៌ទៀតទៀតបានឃើញព្រមទៅរូបធម៌និងនាមធម៌នឹងហើយសតិប្បដ្ឋាន4ហ្នឹងនេះជាកិច្ចប្រណិប័តយល់ទេណាហ្នឹងយើងសិក្សាយល់ចូលចិត្តអញ្ចឹងណាអញ្ចឹងសំខាន់ណាស់តែនឹងមួយ ឥឡូវសូមលើកបញ្ហាខ្លះទៀតឥឡូវបើសិនជាការអប់រំចម្រើននៅអាណាបាសតិដល់ចម្រើនទៅយើងមើលទៅឃើញបុគ្គលម្នាក់កំពុងអង្គុយចម្រើនឲ្យហត់កខូនៅដកនៅដកវិកវត្តវិកវត្តមូលហេតុមកពីអីហើយបានអ្វីសម្រាប់បញ្ចាត់បងសំណឹងណាសូមយល់ថា នៅក្នុងសម័យដែលយើង បានឃើញយោគាវចរនោះឯងទៅនៅពវិកវត្តនោះគឺមកអំពីរលត់សតិតាមដានចលនោះអត់មានគឺបកគោលនឹងឯងស្ដោយអារម្មណ៍តាមផ្លូវកាយឬក៏វិថីចិត្តពេកចលនឹងតែអារម្មណ៍តាមផ្លូវកាយហ្នឹងឯងបបាក់តណាដឹងតណ្ដងទុកតណាដឹងតណ្ដងចិត្តតណាដឹងតណ្ដងឬស្ដោយនៅអារម្មណ៍ផ្សេង មិនបានកាន់យកចំទេរលត់សតិនោះមិនមែនធរទេណាមិនមែនធរទេណាឲ្យចុះបើឃើញចឹងធ្វើមិនទៅអង្កិលអង្កិលទៅប្រាប់គាត់ទៅប្រាប់ថាសូមលោកយាយរលឹកនៅដង្ហើមវិញមិនមែនធរទេត្រូវធ្វើស្មារតីតាមដានខ្យល់ចូលនិងខ្យល់ចេញវិញគាត់មានស្មារតីវិញរលឹកខ្យល់ចូលខ្យល់ចេញគាត់បាត់យល់បាត់ ណាណាបាត់យាយយកបាត់យល់ស្ងប់បាត់គាត់ធ្វើខ្សោយស្មើស្មើនេះលោកយាយសំបូរាណាគាត់គាត់ចេះវិធីហ្នឹងគាត់ចេះគាត់ចេះស្មើអត់ស្មើគាត់ចេះវិធីហ្នឹងយូរណាស់ហើយមកដល់គាត់មកដូចត្រូវគ្នាល្អណាគាត់បវលឲ្យរលឹកខ្យល់ចូលវែងទៅធ្វើឲ្យយើងវែងទៅវែងចូលវែងចឹងឲ្យចំទៅស្ងប់បាត់នឹងវិធីសាក់មួយណាណា ស្ងប់បាត់ឥឡូវវិធីសាស្ត្រមួយទៀតចម្រើនទៅស្រាប់ជាប់ក្បាលនេះកកនឹងក្បាលណែននេះក៏តំអូតឹងនោះតឹងធ្វើមិនទៅចម្រើនពីក្រោយមកក្រោយទៅវាទៅជាប់ក្បាលហ្នឹងណែនក្បាលដូចកតំធ្វើមិនទៅខ្យល់នេះហេតុអីបានជាប់មូលហេតុមកអំពីចិត្តគិតចេញអំពីខ្យល់ហើយទៅសើចទឹកត្រង់ក្បាលនេះចំណាំណា ខ្យល់ហ្នឹងវាចេញក្បាលមកយើងដឹងក្បាលហ្នឹងឯងអញ្ចឹងយើងមានចម្រើនអាណាបាណាចម្រើនដឹកចម្រើនតឹងក្បាលណាអញ្ចឹងធ្វើមកទៅត្រូវប្រាប់ថាឲ្យគាត់យកចិត្តមកដាក់ក្នុងទ្រូងវិញទាញចិត្តមកក្រោមមកធ្វើក្រោមណែចូលដឹងចេញដឹងយូរយូរលបោតខាងលើត្បាត់ណែលបោតក្បាលបាត់ហើយប៉ិនមិនមែនដាច់ទេណាលបោតខ្យល់អូយការដែលខ្យល់ចេញទៅអត់ត្រូវគ្នាទេណា នឹងទៅចំណាំអ្នកខ្លះរៀងលហើយលហើយលហើយលហើយលហើយស្ងប់ទៅអ្នកខ្លះឬសូវភុះស្ងប់ទៅអ្នកខ្លះឬសូវភុះទៅគ្រូក្បាលមកសិតគូស្ងប់ទៅអ្នកខ្លះស្រាប់តែមើលមើលទៅឃើញពលិស្ងប់ទៅអ្នកខ្លះឃើញរូបណាស់ណាឃើញច្រើនយ៉ាងណាស់មានសតិសាស្ត្រច្រើនយ៉ាងណាស់តែសំខាន់បំផុតនៅត្រង់ដឹងខ្យល់កើតខ្យល់រលត់ ឲ្យលះបង់ចេញទាំងអស់ឲ្យលះបង់ចេញទាំងអស់កុំឲ្យមានភ័យកុំឲ្យមានព្រួយអីគឺតាមដានខ្យល់ចេញចូលរហូតដល់ខ្យល់ចិត្តរលត់ក៏ដឹងរលត់ក៏ដឹងកើតឡើងវិញក៏ដឹងបន្តិចបន្តិចក៏ដឹងវែងវែងក៏ដឹងដឹងរហូតអញ្ចឹងចោលវែងក៏ដឹងចោលផ្លៃក៏ដឹងល្អិតក៏ដឹងល្អិតពេកក៏ដឹងម៉ត់ពេកក៏ដឹងស្ដើងស្ទើរតែមិនមានក៏ដឹង អស់ខ្យល់ក៏ដឹងអង្គុយស្ងៀមអង្គុយស្ងៀមណាអង្គុយស្ងៀមធ្វើយោនិសោនឹកមកខាងក្នុងខ្លួនចាំមើលខ្យល់កើឡើងវិញណាដល់ខ្យល់កើឡើងវិញចាប់ធ្វើម្ដងទៀតនឹងគេហៅថាការហាត់នៅឧបេខាចិត្តដោយវតីទាំង5យល់ទេណាណានេះដើម្បីបានមូលនៅវិបស្សនាដល់ពេលវាស្ងប់ស្ងប់ទៅចិត្តយើងរឹងប៉ឹងហើយ ឧបេក្ខាចិត្តនឹងរឹងប៉ឹងនឹងចំហមើងម៉ាត់ក៏คล้ายទៅជាឫសគល់របស់បញ្ញានឹងគេហៅសើដោយខែនដីដល់ហ្នឹងសើដោយខែនដីចិត្តនឹងនឹងជាវិធីសាស្ត្រមួយបើសិនជាបានជួបអញ្ចឹងបើសិនជាបានជួបបានឃើញអញ្ចឹងយើងត្រូវប្រើវិធីបលុនអញ្ចឹងដែលវាសំខាន់ណាស់សំខាន់ គឺថាវិធីសាសនាចេញដឹងចូលដឹងចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងខ្លីទៅខ្លីទៅដឹងអត់ទៅអត់ទៅដឹងអស់ចោលក៏ដឹងគួយស្ងៀមតាមលើផ្សល់កើតឡើងវិញធ្វើចេញដឹងចូលដឹងចេញដឹងចូលដឹងអត់ទៅអត់ទៅដឹងតបប៉ុណ្ណឹងចាំប៉ុណ្ណឹងបងហើយកុំឲ្យដឹងអីទាំងអស់ក្រៅពីហ្នឹងណែសំខាន់តែដឹងណាកុំឲ្យដឹងអីណាលោកតា នេះណាកុំឲ្យដឹងអីទាំងអស់ដឹងដឹងចូលវែងដឹងចេញវែងដឹងចូលខ្លីដឹងចេញខ្លីដឹងខ្លីទៅខ្លីទៅនៅតែដឹងល្អិតទៅល្អិតទៅនៅដឹងដល់ពេលស្ងប់ដឹងដល់ពេលអស់ចោលដឹងកើតចោលឡើងវិញដឹងចេញដឹងចូលដឹងទៀតទៅទៀតរហូតដល់ស្ងប់អស់ដឹងដឹងដឹងឡោដឹងឡោសតិសតិកើតចោលក៏ដឹងសតិរឹកចោលក៏ដឹងវែងក៏ដឹងខ្លីក៏ដឹងម៉ត់ក៏ដឹងដឹងមកចប់អ្វីអ្វីទាំងអស់លែងរវល់ ណែតែហ្នឹងបានទៅធ្វើគ្រូកើតយល់ទេទិញនំគេទៅទៅក៏ទុយលេខដល់ចុះអានឹងបានស្ងប់ហ្មងនឹងគឺសំខាន់ណាស់កិច្ចការដែលយើងចង់បានគឺអីគឺឧបេក្ខាចិត្តយល់ទេចាទិសដៅពីរអារម្មណ៍ពីរដែលយើងត្រូវស្គាល់ទីមួយខ្យល់កើតខ្យល់រលត់ ណែខ្យល់កើតដឹងខ្យល់សៈរលត់ដឹងទី2ឧបេក្ខាចិត្តនេះលទ្ធផលដែលចង់បានប៉ុណ្ណឹងដែរនេះធ្វើខ្យល់ចង់បានប៉ុណ្ណឹងអត់មានអត់មានទៅមើលឯណាឋានសួគ៌ឋានព្រំឋានប្រែទេណាទេអត់មានទៅវល់ទៅអីទាំងអស់គឺថាគិតតែពីរឿងខ្យល់ស្ងប់ឧបេក្ខាចិត្តលទ្ធផលក៏ពីរគាត់នឹងភាសានឹងពេលអញ្ចឹងហ្នឹងតិចទៅខាងណាចុះ និយាយណានិយាយណាអញ្ចឹងនិយាយណាទៅរៀនក្នុងអញ្ចឹងណានៅប្រធានក្រុមណាយេសរីចំណាំចាំមកអញគឺសូត្រធម៌មេចាប្រាប់ឲ្យច្បាស់ប្រកបប្រមងថាចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងល្អិតទៅល្អិតទៅនៅតែដឹងចិត្តអស់ខ្យល់ក៏នៅតែដឹងអស់ខ្យល់ក៏នៅតែដឹងអង្គុយចាំមើលខ្យល់វិញណាឡើង កាលដិតចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងដឹងតែប៉ុណ្ណឹងលេងដឹងអីទាំងអស់ចាំទេប៉ុណ្ណឹងទេសនាតែប៉ុណ្ណឹងមួយខែមិនក្នុងសាលាទៀតទេអើតគេដាក់ខែមកចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងខ្លីទៅខ្លីទៅនៅទៅដឹងចិត្តអស់ចោលដឹងអស់ចោលដឹងកាលឡើងវិញដឹងទេសនាតែប៉ុណ្ណឹង3ខែថ្ងៃណាក៏ទេអញ្ចឹងតែក៏ទេអញ្ចឹងកុំទេសអីទៀត នេះក្រុមនេះក្រុមទេសតែប៉ុណ្ណឹងហ្មងហើយសល់ប្រមាណកាយកម្ម3វិច័យកម្ម4មនោកម្ម3អកុសលកម្ម40ណាអកុសលកម្ម40កុសលកម្មបត់40សិក្ខាបទ8សិក្ខាបទ10គិតតែប៉ុណ្ណឹងហ្មងចំណាំហ្មងទេសនាខ្លីឲ្យតែទេសនាប៉ាគេបកអស់ចប់មិនទៅឃើញអីឃើញអីឥឡូវចាំដល់កទេសនាចាញ់វែងដឹងចូលវែងដឹងចាញ់ខ្លីដឹងចូលខ្លីដឹងដង្ហើមខ្លីទៅខ្លីទៅនៅតែដឹងស្ងោកតើក៏ដឹងកើតឡើងវិញធ្វើទៀត ចេញវៃដឹងចូលវៃដឹងចំអេវ៉ាំងរួចមួយថ្ងៃស្អែកទីយ៉ាងទៀតព្រោះយើងវាអត់មានប្រយោជន៍ទេយល់ទេណាដោយចឹងលោកយាយទៅដឹកម្ដងធ្វើបសនាប្រទានប្រទាននឹងបាច់ទេច្រើនទេតែប៉ុណ្្នឹងហើយនឹងបើថាទីមិនក៏យកខ្សែដាស់ចាក់ត្មងចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងខ្លីចូលខ្លីចឹងតិចទៅតិចទៅស្ងប់ចាំមើលខ្យល់កាលឡើងវិញ ការឡើងតាណាពោះចេញវែងដឹងចូលវែងដឹងចេញក្លីដឹងចូលក្លីដឹងយយឺស្ងប់អងអង្គុយចាំមើលទៀតការតាណាកើនធំចេញវែងដឹងចូលវែងដឹងចេញក្លីដឹងចូលស្ងប់ណែតែហ្នឹងតែប៉ុណ្្នឹងឯងពលទេគេដល់ពេលមនុស្សផ្ទៃអំពើក្នុងហ្នឹងវិញសើស្អាតចិត្តស្អាតណែប៉ុណ្្នឹងណាសើស្អាតចិត្តស្អាតរស់មិនបានសើស្អាតរស់ សិក្ខាបទ10អត់ប្រព្រឹត្តខុសកុសលកម្មបទ10 40អត់ណាច់អានេះស្អាតទេឥឡូវគិតមើលកំពុងតែចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងអត់ទៅអត់ទៅរហូតដល់ស្ងប់មានបានគិតសំណប់សត្វទេអត់លួចគេទេអត់ទៅស្រឡាញ់តាទៅស្រឡាញ់យាយណាទៀតអត់យាយក៏អត់ផឹកស្រាអត់ហូបបាយងាយអត់ជាប់ការកម្រងគ្រឿងប្រហូបអីអត់មើលលបាយលបាំអត់អត់មកចំដេកលើអីក៏អត់មាន ព្រោះចិត្តវាកំពុងតែចេញដឹងចូលដឹងមានអីទៅធ្វើបាបកាយកម្ម3វិច័យកម្ម4មនោកម្ម3បរិសុទ្ធកាយកម្ម12វិច័យកម្ម16មនោកម្ម10 12ក៏បរិសុទ្ធចប់អស់នេះណាតែប៉ុណ្្នឹងបាច់ច្រើនទេនឹងលោកយាយលោកយាយទៅវាប៉ុណ្្នឹងឯងអឥឡូវបើគេចេះប៉ុណ្្នឹងហើយព្រៀងគេថាម៉េចទៀតទៅឥឡូវឡើងមួយខែពីរខែដាក់ប៉ាប់ស្ងប់ឈឹងលោកគ្រូកុំតល់ចោលអី បើដល់តែនឹងហើយប្រាប់គេថាឥឡូវចេះលែងដល់ពេលស្ងប់អស់អង្គុយទៅដល់ពេលស្ងប់ហើយណែឯងលែងចាញ់ដឹងចូលដឹងទៅតាមដានលក្ខណៈលហើយលហើយក្នុងកាយយល់ទេណែព្រៀនតែប៉ុណ្ណឹងមិនទេឡំវិញលោកបាននេះបាននោះតាមដានលក្ខណៈលហើយលហើយស្រាលស្រាលស្រាលឲ្យធ្វើទៅចឹងថ្ងៃនឹងក៏ធ្វើស្អែកក៏ធ្វើធ្វើតយល់ចូលចិត្តជឿជាក់ ព្រះគឺថានឹងរូបធម៌ចិត្តដឹងនាមធម៌អញ្ចឹងរាងកាយយើងមានតែដឹងមិនដឹងទេមិនដឹងគឺខ្យល់ដឹងគឺចិត្តអញ្ចឹងគ្មានសត្វគ្មានអកលទេធៀបបែកងក់អញ្ចឹងបានតែទេវសត្វទី1គ្រប់3ខែបាត់យល់ទេណានឹងទៅរៀនមិនដឹងនៅតោណាកុំរៀនអីខណាតែប៉ុណ្ណឹងបានហើយនឹងវិធីស្រួលណាស់អុយ ដល់ពេលចប់ទៅទៅសឹងវិញទៅអង្គុយទិញចឹងទៅចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងដង្ហើមខ្លីទៅខ្លីទៅអញនៅទៅដឹងអស់ចូលក៏អញដឹងកើតឡើងវិញក៏អញដឹងតែកុំដើរថាលឺលឺបើគេថាមិនស្រួលទៀតនិយាយណាណែស្រីស្រីណែយានអញ្ចឹងហ្មងណែយានអញ្ចឹងយើងនៅទេសនាប៉ុណ្ណឹងឯងមិនបាច់ទេសច្រើនទេ ណាទេសតែប៉ុណ្្នឹងហើយចំទៀតល្អទៀតប្របីទៀតចំល្អប្របីព្រោះអីព្រោះទិសដៅយើងចង់បានអបេខាចិត្តណាស្ងប់អបេខាចិត្តជាតួសមាធិយល់ទេណាជាតួសមាធិណាអបេខាចិត្តជាតួសមាធិខ្ញុំចង់បានប៉ុណ្ណឹងអុយអុយយើងណាច្រកនឹងទៅស្រួលឡាអត់ពិបាកទេអុយបើតឹងបាបប្រាប់គេថាកុំដឹង តឹងជើងកុំរវល់ដឹងកំណឹកវាតឹងជើងកុំរវល់កុំយកចិត្តដាក់គិតទៅចេញដឹងទៅដឹងទៅចិត្តតាក៏កុំដឹងវេទនាក៏កុំដឹងដឹងទៅចូលចេញទៅតែប៉ុណ្្នឹងហើយណែបើលើសំខាន់ណាស់បងឲ្យតែចាំប៉ុណ្្នឹងរួចគ្នាបាត់អញ្ចឹងចេះធ្វើគ្រូងោះគ្នាមែនទេណែចេះចេះងោះនេះទេហ្នឹងដល់មកធ្វើគ្រូឲ្យទៅវត្តមួយមួយញ៉ាំមួយហ្នឹងញ៉ាំទៅញ៉ាំបាត់ទៅ រៀនតែប៉ុណ្ណឹងកុំបាច់រៀនអីនឹងវិធីសាស្ត្រចម្រើនអាណាបានសតិដែលសង្ខេបខ្លីហើយបានសម្រេចល្អទៀតឃើញអីក៏កំណត់កុំរវល់ឃើញរូបកុំរវល់ឃើញពលិកុំរវល់កុំរវល់ទាំងអស់តំធនាកុំរវល់កុំគិតអីគិតទៅចូលដឹងចេញដឹងតែប៉ុណ្្នឹងឯងដឹងតែប៉ុណ្្នឹងអញ្ចឹងចំណាំមកធម៌3 សតិញៀនដង្ហើមចេញដង្ហើមចូលទៅប៉ុណ្ណឹងដង្ហើមចេញដង្ហើមចូលជាអារម្មណ៍របស់សតិនិងញៀនសតិរលឹកដង្ហើមញៀនដឹងដង្ហើមតែប៉ុណ្ណឹងខ3សំយុទ្ធចូលគ្រាបានអូខេខាចិត្តណែពុទ្ធពុទ្ធិកាលោកពូលថាម៉េចមិញលោកថាណែកាយសតិយាទេនញៀននេនតាំងកាយយ៉ាងអនុបស្សតិទេ កាយានុបស្សនាសតិប្បដ្ឋានភាវនីនេះសតិប្បដ្ឋានភាវនីគឺថាយោគីពិចារណានៅកាយគឺខ្យល់ដោយសតិដោយញៀនឈ្មោះថាពិចារណានៅកាយឈ្មោះថាចម្រើននៅសតិប្បដ្ឋានយល់ទេនេះតែប៉ុណ្្នឹងឯងអត់មានអីច្រើនទេតែ3ម៉ាត់គត់ដង្ហើមចូលដង្ហើមចេញសតិញៀន3យ៉ាងនេះប្រព្រឹត្តចូលគ្នាបានសតិប្បដ្ឋានតែប៉ុណ្្នឹង អត់មានអីណាណាកាយហ្នឹងគឺដង្ហើមចេញដង្ហើមចូលសតិដឹងដង្ហើមចេញដង្ហើមចូលយិនដឹងដង្ហើមចេញដង្ហើមចូលនឹងហៅសតិប្រឋានទៅប៉ុណ្ណឹងសតិប្រឋានបានថានឹងជាមេតោតដែលសំខាន់បំផុតក្នុងការចែកគ្នាដឹងណាយកបញ្ញាទី1ចោលចេញចោលចូលទី2គឺសតិទី3គឺញាណ យើងត្រូវដឹងធម៌3នឹងជាមុនសិនហើយបានបញ្យល់ថាខោចេញខោចូលហ្នឹងតាមពុទ្ធិកាដែលស្ដែងទុកក្នុងគរិមនុនសោតមានណាបាបតិប្រធានក៏មានថាទីខាំងវាអសន្តោតិកាតាមអិតិវិជានិតិលៈហូតដល់រះតាំងវាបសន្តោមកស្ដីខ្មែរជាងមកថាចេញវែងក៏ដឹងចូលវែងក៏ដឹងចូលចេញផ្លៃក៏ដឹងចូលផ្លៃក៏ដឹងហើយពាក្យដែលថាសតិនោះគ្រាន់តែរលឹកឲ្យទាន់តាមដំណើរខ្យល់ហ្នឹង កុំឲ្យរលឹកខុសនឹងបានហើយតែវារលឹកខុសមកជាងការដូចថាខ្យល់ចេញមកយើងនឹកថារលឹកចូលដឹងខុសខ្យល់ចូលថារលឹកចេញដឹងក៏ខុសហើយពាក្យថាញៀនហ្នឹងគឺសំដៅយកតែដឹងតម្ងនៅសតិនឹងកុំឲ្យខុសនឹងទៀតដឹងតាមសំណើខ្យល់តាមពីចូលផុតត្រឹមណាក៏ដឹងចេញមកផុតត្រឹមណាក៏ដឹងទៀតដឹងទួតលើសតិផងដឹងទួតលើខ្យល់ផងនឹងមិនពោលថាញៀនរហូតដល់ចេញផ្លៃដឹងចូលផ្លៃដឹងរហូតដល់ចេញល្អិតដឹងចូលល្អិតដឹងប៉ុន្តែ កណាសល់សង្កេតមកដល់ពេលល្អិតមិនលែងដឹងចេញចូលដឹងថាឡើងចុះទៅវិញទេឡើងឡើងល្អិតក៏ដឹងចុះល្អិតក៏ដឹងឡើងល្អិតក៏ដឹងចុះល្អិតក៏ដឹងហើយដល់ទៅហ្នឹងឯងដែលសង្កងចោទី3ថាបតាមភយ៉ាងកាយសង្ខារងតាមអីទេសកតិហ្នឹងនឹងបានឈ្មោះថាឡើងក៏ដឹងចុះក៏ដឹងលើនឹងទៅ10ល្អិតហើយឡើយតែដោយថានៅសល់ប្រផិតប្រផិតប្រផិតបន្តិចទៅយើងទួយទួយក្នុងខ្លួនហ្នឹងរៀបនឹងស្ងប់ហើយដល់ស្ងប់ទៅយើងចាំមើលដឹងកញ្ចក់ហ្នឹងស្ងប់ហើយមិញហ្នឹង ហ្នឹងគឺស្ងប់ហើយតែយូរតែពេលនឹកស្ងប់ស្ងប់វាឡើងឡើងវិញបាននឹកឡើងចុះឡើងដឹងចុះដឹងទៀតទៅវិញទៅខ្ញុំចាប់ប៉ុណ្ណឹងណែឥឡូវអាត្មាចាំសួរចាំឆ្លើយណាមកសួរថាអញ្ចឹងសួរថាដល់ពេលចម្រើនទៅវាតឹងមុខតឹងមាត់តឹងក្បាលណែនណាស់តើរោបាយយ៉ាងម៉េចដើម្បីដោះស្រាយខ្យល់នេះឲ្យឲ្យធូរឲ្យវាស្យាយទៅឲ្យវាស្ងប់ទៅយកទូកណាហ្មងណាទូ ដែលកាលណាដែលមានការតឹងមុខតឹងមាត់ដោយគុណម្ចាស់ក៏មានពុទ្ធិកាខាងលើមកហើយកាលណាក៏ធ្លាប់ពិសោធន៍តាមដំណើរនឹងដែរថាបានសេចក្តីមកចង់ថាធ្វើម៉េចកុំឲ្យគិតទៅនោះកុំនឹកចំទៅនឹងទៀតកុំនឹកចំដូចថាទៅតឹងកកថាកុំនឹកកនឹកទៅចោលទៅដែរទេបើនឹកថាចោលឡើងចោលចុះនឹងដែរទៅចោលចេញទៅចូលទៅដែរបើតឹងក្បាលថាធ្វើដកចិត្តមិនកុំឲ្យនឹកទៅក្បាលហើយប្រមូលមកធុងវិញហើយនឹកទៅចង់ធុងនឹងឲ្យដឹងទៅចោលចេញចោលចូលវិញដែរ ឲ្យលែងដកចិត្តទៅលែងដឹងទៅកន្លែងដែលឈឺចាប់ចាប់ហ្នឹងទៅគឺទៅស្រាទៅទៅទូឯងទៅតែម្ដងបងសុំទៅល្អណាស់ឥឡូវសុំសួរទៀតឥឡូវស្មាសួរឡើងទៅលើបន្តិចទៀតសួរថាដល់ពេលយោគីនឹងចម្រើនចេញវែងចូលវែងចេញផ្លៃចូលផ្លៃដល់ស្ងប់ទៅឃើញរូបហ្មងឃើញឃើញព្រៃឃើញ សិក្សាឃើញនេះឃើញនោះចេះតែឃើញតែពីទៅតើធ្វើយ៉ាងម៉េចទៅដើម្បីបាត់ការឃើញនឹងទៅឲ្យវាត្រង់តាមធម៌តែត្រង់តាមធម៌នៅបានសេចក្តីមកគ្រាន់តែឃើញថាការដែលឃើញហ្នឹងវានៅជាប់ពីអតីតរាគៈប្រកបដោយរាគៈតែឃើញពណ៌ផ្សេងផ្សេងឬគឺផ្សេងផ្សេងផ្សេងផ្សេងដូច្នេះហើយថាឲ្យតែខំតម្រង់សតិមកជាមួយខ្យល់ហ្នឹងឲ្យបានញើញើទៀតផងឲ្យនឹកឃើញថានឹងមិនមែនធម៌ទេនឹងមិនមែនធម៌ទេ ហើយនឹកមកចោលនឹងវិញទើបបាត់អារម្មណ៍អីពីពីពីវិញអូប្រហែលណែធម្មវិចាណែសធម្មបទីប៉ោសធម្មបទីប៉ោគឺថាគាត់យល់ច្បាស់ល្អណាស់ពីបញ្ហាហ្នឹងមិនសង្ស័យទេគឺច្បាស់លាស់មែនទែន ចុះបើសិនជាបុគ្គលចំណានធរទៅយីយុគវិកវត្តទៅលន់សំលេងចេះសំលេងចុះទៅអានឹងមូលហេតុមកពីអីហើយធ្វើយ៉ាងម៉េចទៅដើម្បីឲ្យបាត់ទៅការបាត់យីយុគក្តីហ្នឹងគឺណាសពពិសោធន៍តែទេថានឹងក៏ប្រាប់បន្ថែមទាំងគេថាកុំឲ្យនិយាយដូចថាបដោយចិត្តឲ្យរាយមេសោះអាការដែលយោគនិយោគនេះចេញមកពីឧត្តចៈនិងកុបចៈទេបើអញ្ចឹងខំប្រឹងនឹកចោលឲ្យមែនតែនហើយខំនឹកបដិសេធថា ហ្នឹងមិនធរដែរមិនធរដែរដូចជាការឃើញផ្សេងផ្សេងទៅទៀតដែរឥឡូវស្មាសួរនៅបញ្ហាមួយទៀតសួរថានៅពេលដែលលោកយាយលោកតាហ្នឹងគាត់ចម្រើនអាណាបាហ្នឹងចេញវែងចូលវែងចេញផ្លេចូលផ្លេដល់ពេលស្ងប់ដល់ពេលស្ងប់ទៅគាត់ថៃគាត់គាត់ថាឲ្យងាប់ហើយគាត់ខកគាត់លែងហ៊ានធ្វើធေါ်ទៅតើទៅប្រាប់គាត់ថាម៉េចទៅវាគាត់ អានោះផ្ទុយពីពីដដែលវិញថាមិនមែនងាប់ទេធម្មតាមនុស្សមិនមែនងាប់ងាយងាយទេតែតែប្រឹងនឹងតទៅទៀតខំចំណេញតទៅទៀតទោះបីផុតចោលក៏ដោយគឺមិនមែនងាប់ទេព្រោះនៅភ្លើងទៀតក្តៅក្តៅទាំងអស់ឡើយមានងាប់ទៅណាភ្លាមគេថាអញ្ចឹងតែគេថាអញ្ចឹងណាកណាតែគេថាកុំអោយភ័យអីអានឹងគឺជាការខ្យល់កើតខ្យល់រលត់ទេស្ងប់ទេមកអំពីការយើងចម្រើនទេណែការយល់នឹងគឺបានទៅបីណា ការយើងអញ្ចឹងក្នុងការចម្រើនអនាបានុសតិហ្នឹងតើយកអេរិយាបថណាជាធំនោះដែលឆាប់កើតនោះឲ្យឆាប់កើតគឺយកអេរិយាបថអង្គុយការអង្គុយនោះគឺឲ្យកើតស្របតាមពុទ្ធិកាថានិស័យតេបលាំងកាំងអពុជិតបើចុងកាយយ៉ាងហ្នឹងគឺអេរិយាបថអង្គុយជាបឋមបើកណាអង្គុយទៅមានធ្វើទុកទុះដោយកាយកៈទុកយ៉ាងណាសូមបទូមកជាក្រំគឺតោតាមដំណើរប្រជាទុំឲ្យសម្រាប់ មួនក្នុងការសម្ញានទៅក៏បានដែរបឋមបកើទីអេរិយាបថអង្គុយគឺជាទី1តែម្ដងគឺថាគឺប្របីមែនតើគឺអរិយាប័តមាន4ណាដេកដើរឈរអង្គុយពេលអង្គុយនឹងអង្គុយយ៉ាងម៉េចទៅអង្គុយនឹងអង្គុយមានច្រើនយ៉ាងអង្គុយស៊ីបាយអង្គុយឆាន់បាយអង្គុយបត់ជើងឬអង្គុយយ៉ាងម៉េចដែលអង្គុយត្រូវអង្គុយត្រូវគឺអង្គុយពេនភ្នែន ไปเป็นได้หลาเจียนตามขังเลยตามโดยปฏิการในตกมาถามันมันยังทันใจจะเตะปันหลังกลางนั่ง ปันหลังกลางถึงกุยเป็นสาธากรณประโยชน์ชายมัธยคือหลักเจียนตามขังเลยตัวเลยเชียนเฟยสมคนเทียบ เออ คือทหาสัตว์ตรมเตอละออมเงนเต็มอะไรมาตมสูงเงี้ยตะคางบุกใต้เลียงตัวทานกน้องสมัย ណា ដែលគេគួរដល់ការចម្រើននៅវិបស្សនា សម័យដែលគួរការចម្រើននៅវិបស្សនាសំដៅយកសង្ដីថាចិត្តមន្ត្រីរាយនាយហើយជាអ្នកបន្ថយនៅ អាហារភោជនផងជាអ្នកសង្រួម អន្តរីបានច្រើនផងចិត្តតែមេរីមេផងហើយជាពេលរាត្រី ដែល គួរมันមានរិទ្ធឧបសគ្គដោយសម្លេងទិរំផ្សេងផ្សេងវិស្វកម្មរំផ្សេងផ្សេងខាងក្រៅផងនឹងជាការគួរ ចឹងនៅក្នុងសម័យដែលចិត្តស្ងប់ណាអញ្ចឹងឧបេក្ខាដែលកើតឡើងក្មេងធ្វើយ៉ាងម៉េចទៅឲ្យស្ទាត់ហើយដើម្បីស្គាល់ទៅស្ទាត់ហ្នឹងតើមានអ្វីជាហេតុមានអ្វីជាវិច័យដើម្បីស្គាល់ថាគាត់ហ្នឹងស្ទាត់ឧបេក្ខាចិត្តហើយហ្នឹងមួយកណាសំទូលគុណមិនទាន់ប្រកាសទេមិនហ៊ានឆ្លើយទេអឺឥឡូវអាត្មាថែមណាបន្ថែមនៃទៅនេះនៃ វាថាស្ទាត់អាស្រ័យនឹងការហាត់ដោយជាបុគ្គលវាយសីស្ទាត់វាយក្នុងការមិនជ្រុះសីឬស្ទាត់បាល់មិនធ្លាត់អាស្រ័យនឹងការហាត់វាយសីនិងហាត់ស្ទាត់បាល់តែម្ដងអញ្ចឹងនៅក្នុងសម័យដែលអូបេខាចិត្តកើតឡើងស្ទៀមនៅក្នុងពេលសម័យដែលខ្យល់នឹងវារលត់អស់ទៅ យោគីកុំអាលទាន់ស្វែងរកនៅគុណធម៌ដតីគឺខំប្រឹងហាត់នៅខ្យល់នឹងឯងសាចុះសាឡើងបានន័យថានៅក្នុងពេលណាដែលខ្យល់កើតឡើងត្រូវចាប់ចម្រើនខ្យល់បន្តរទាលរហូតដល់ខ្យល់ស្ងប់ប្រលត់អស់ទៅ នៅក្នុងអរិយាបថអង្គុយនេះសាទៅសាមករហូតដល់ពេលបានហាត់ក្នុងអរិយាបថ3ទៀតគឺឈរដេកដើរ ឲ្យចិត្តនេះនៅក្នុងលក្ខណៈឧបេក្ខាប្រងើយកន្តើយសម្លឹងទៅខ្យល់ចូលនិងខ្យល់ចេញ នឹងឈ្មោះថាវស័យទាំង5ស្ទាត់ក្នុងការនឹករកគឺនឹករកខ្យល់ថ្នាក់ក្នុងការពាក្យថាថ្នាក់មួយម៉ាត់បាននៅថានឹកបានមកឬថានឹកឧបេខានឹងមកគឺថាគ្រាន់តែនឹកនឹកភ្លៀងបានភ្លៀងចូលដងភ្លៀងនឹងកភ្លៀងហ្មងហើយចេញចាភ្លៀងបានភ្លៀងហ្មង អញ្ចឹងបានន័យថាក្នុងសម័យដែលស្ទើរដែលគេអាចស្គាល់បាន នៅពេលណានៅពេលណាដែលគេនឹកឃើញគឺបានមកឧទាហរណ៍ថាគាត់នឹងហាត់ហាត់ចម្រើនទៅគាត់នឹងលើកផ្ទែនឡើងស្រឹកឧបេខាចិត្តបានដោយមិនបានគិតដង្ហើមចេញចូលឬបើសិនជាបានគិតខ្លះនោះក៏គិតតែបន្តិចបន្តួចគឺចិត្តនឹងស្ងប់ឡើងកាន់ឧបេខាចិត្តតែម្ដងស្ងប់ឈឹងប្រងើយកន្តើយគឺថាបានភ្លាមភ្លាម បើពោលទៅតាមនៃនៃជីវនចិត្តណាបែងចែកឲ្យឃើញថាឧបេខាបាននៅក្នុងសម័យនៃគណៈចិត្តទី4ឬទី5នេះតាមផ្លូវបតបានគឺបតគឺគណៈចិត្ត5នោះបានស្អីខ្លះបរកម្មជីវនឧបចាអនុឡោមកូត្រភូននិងឧបេខាហើយ4នោះស្អីខ្លះគឺឧបចាជីវនអនុឡោមជីវនគូត្រភូននិងឧបេខា គឺថាអត់បាច់បរកម្មមិនបាច់ចាំនឹកខ្យល់ស្រាប់ទៅបានអពេខាតែម្ដងហើយបើបរកម្មជីវ័នបានន័យថាបាននឹករកខ្យល់បានត្រឹមតែមួយពីរស្ងប់ទៅហ្មងនឹងអពេខាស្ទាត់ហើយទៅនឹងណានឹងចំណាំទៅថាយោគីនេះមានចិត្តជាអពេខាស្ទាត់ហើយគួរដល់ការចម្រើននៅវិបស្សនាមូលហេតុអីព្រោះចិត្តអពេខាមានសភាពបែបនេះអាចទប់ស្កាត់ នៅនិវរណៈ5មិនឲ្យផុសផុលឡើងបានក្នុង សម័យដែលចម្រើននៅលក្ខណៈរបស់សភាវធម៌បើសិនជាឧបេក្ខាទុនវិញយើងចំនឹករកលក្ខណៈវិយោដែលមានសភាពល្អិតមើលមិនឃើញហើយនិវរណៈតែក្តីខ្ជិលក៏នឹងកើតឡើងណាបើថាមននេះក៏ខ្ជិលកើតឡើងណាធុញទ្រាន់ក្នុងចិត្តតិចដីរវើរវាយក៏នឹងកើតឡើងរស័ព្ទរសល់កើតឡើងធ្វើវិបស្សនាអត់កើតទេ មកពីមកពីកាយសង្ខារនឹងវាមិនបានស្ងប់យូរវាមិនស្ទាត់ណាព្រោះអបេខាស្ទាត់ជំនាញគឺកាយសង្ខារដ៏ស្ងប់ជាជើងត្រោគឺថាមានមានមានកាយសង្ខារជាជើងត្រោសម្រាប់ទប់នៅអបេខាចិត្តជាអង្គឈានតែបើបើសិនជាបើសិនជាអបេខាចិត្តនោះដែលវាមិនទាន់ស្ទាត់ទេនៅពេលនោះដែលលែង នៅដង្ហើមចេញចូល ចិត្តរាយងាយគ្នាតែនៅពេលនៅឧបេក្ខាស្ទន់ដល់ពេលកិលេសនឹងហើមចេញចូលកាយសង្ខារនៅតែស្ងប់ដដែលណាបាននៅតែចិត្តលែងខ្យល់ហើយកាយសង្ខារនៅតែស្ងប់ដដែលម្ល៉េះហើយនិវរណៈទាំង5ហ្នឹងมันអាចកើតឡើងបានទេយោគីក្នុងសម័យនោះมันបានគិតអំពីខ្លួន5ទេគឺដឹងតែលក្ខណៈវយោតែមួយគត់ហ្នឹងហើយ នោះឯងទៅឈ្មោះថាជាអ្នកគួរដល់ការចម្រើននៅវិបស្សនាការចម្រើននៅសមថៈធម៌មានប្រយោជន៍តែមួយគត់គឺដើម្បីទប់ស្កាត់នៅនិវរណខទាំង5ដែលជាគ្រឿងរាំងនៅកុសលធម៌ដែលជាគ្រឿងរាំងនៅកុសលធម៌ដែលជាគ្រឿងហាមខត់នៅសតិនិងសម្បជញ្ញៈណវិបស្សនាមិនឲ្យកើតឡើងបានអញ្ចឹងទេ នេះអញ្ចឹងយើងចំណាំទៅនឹងចំណាំថាឧបេក្ខាចិត្តដល់ស្ទាត់ទំនាញមានកាយសង្ខារដល់ស្ងប់ជាជើងចោជាគ្រឿងចងក្រងអែបទុកមិនឲ្យឧបេក្ខានឹងដែលលែងចិត្តអារម្មណ៍ផ្លាស់ទេមិនឲ្យផ្លាស់ទេមិនឲ្យផ្លាស់ទេគឺថានៅពេលណាផ្លាស់ចិត្តទៅកាយសង្ខារនៅស្ងប់ទៅនឹងដែលហៅតែចេញចាកឈាមធ្វើវិបស្សនាដើម្បីកំណត់ដឹងនៅរូបធម៌ដែលមានកាយសង្ខារដល់ឥតក្រៃលែង អញ្ចឹងនៅក្នុងសម័យដែលពេលខាចិត្តស្ងប់ហ្នឹងវាស្ងប់មួយហើយតែនៅពេលណាចេះរលឹកនៅលក្ខណៈរបស់វាយោកាយសង្ខារដែលយើងបានស្ងប់ហើយវារត់ទៅស្ងប់ថែមទៀតវាមិនរាយងាយណាវារត់ទៅស្ងប់ថែមទៀតអញ្ចឹងបានបញ្ញាកាលបានអញ្ចឹងជាលក្ខណៈមួយដែលយើងត្រូវចងចាំទៅយល់ដឹងមែនទេប៉ុណ្ណាតែមកដល់បានឧបេខាយើងអត់ទាន់ត្រូវទេគឺហាត់